ឆ្ងាយឆ្ងាយផុតហាត់ថាបែបនទីបកាយាអោយរៀមរាធ្នំបីសាក់យូមីពេចបងធ្លាប់មានក្នុងដៃសូលះបងតាមស្រីមិនអាល័យត្រង់សោ ផ្ដាញ់ខ្សែវាសនាជ្រែកក្តីស្នេហ៍ of you. Thank you. ចិត្តនៅស្មោះស្ដាយអើយសានស្ដាយចិត្ត